លណាយក្រអូមក្លិនបោះក្រមមិនណាយក្លិនណាយក្រអូមក្លិនបោះក្រមមិនណាយក្លិនខ្លួនចោមចាយចិនផងវល់ផ្លាច់ចាយខ្លួនលួនស្រីមិនចំឲ្យព្រាត់មិនឲ្យរសានបានពីអាសា មានពីឆ្នាំនារីលោកាលណាយគ្មានពីឆ្នាំនារីលោកាបងសានខ្មែរហាលងសាយជីវ៉ាណាប្រលឹងអើយអូនមិនជឿប្រកងហ៊ានទំនុំក្នុងមើលឡើងចិត្តលិនខ្លួននួនស្រីក្លិនពិសីហូមិត្តលិនខ្លួននួនស្រីក្លិនពិសីហូមិត្តបង យទៀតយើងណែក្រុមជាតិជាតិលិនមិនបាន ខ្លួនស្រីមិនចំឲ្យព្រាត់មិនឲ្យរសានបានពីអាសាលណាយមានពីឆ្នាំនារីលោកាលណាយមានពីឆ្នាំនារីលោកាបងសានស្នេហាលងសាយជីវាណាប្រលឹងអើយអូនមិនជឿប្របងហ៊ានទុំលងខ្លុំមើលឡើងចិត្ត មិត្តក្លិនជួលលួនស្រីក្លិនពិសីវមិត្តបងធ្លាប់ជួនចិត្តអោបធ្លាប់រួមស្និទ្ធដណ្ដើមក្លិនស្រីបងមិនអោយទៀតយើងស្នេហ៍ព្រមជាតិជាតិក្លិន